ស្រឡាយចាំណាហើយស្នាវាពុទ្ធដូចជាសរិមុតសត្វប្រាជ្ញាពុទ្ធមបញ្ញាណោះគឺកោបណ្ណានៅចាំណានេះលើម្នាក់ម្នាក់ចាំមកបញ្ញាពុទ្ធមលើទីមិនទេមកអញ្ចឹងតើតែសាងបារមីសន្សំស្ដាប់ធម៌ច្រើនបើស្ដាប់ជំរាបច្រើនអត់កើតទេមានបញ្ញាទេហ្នឹង ចំណៃរបស់តណ្ហាដល់ធម៌ច្រើនគិតធម៌ច្រើនហើយអង្គុយពីរនីអង្គុយចម្រើនកម្មដ្ឋានរបស់ច្រើននឹងបញ្ញានេះខាងជារៀនរបស់នេះកម្មហើយយើងឃើញគេមានអូដើម្បីបរិយានេះគេគិតចឹងទៅវិជ្ជាស្នាទីគេសាមានទៅជាតិមកគេមានកម្មវិក្មេងទៅនឹងយើងស្ថាបរិយាមកនឹងគេហៅថាចិត្តបរិយានេះ អត់ចេតនាអត់ធ្វើបុណ្យហើយបើយើងអត់មានពិចារណាទៅលើកម្មផលគឺវាមានខ្លួនឯងមានណាឃើញគេមានជាងខ្លួនណារកវិធីបំផ្លាញដើម្បីអញមានតម្លាអញឯងប្រទៅវិញហើយដល់ផ្លាញគេដល់អធិយូរយូរទៅគាត់ផ្នែកខែទៀតតែបើចឹងថាអង្គើកម្មអកុសលផលនេះ ជាយើងធ្វើតែតាំងនៅឱកាសដែលយូរទេនឹងត្រូវមានតណ្ហោក្នុងជាតិនេះបុណ្យគេទៅទៀតគឺក្រមកទេគេគាត់ក្រតាមក្រមកគេទៅបានពួកបុណ្យគេវាខ្លាំងដល់ទីចប់ហើយយើងបុណ្យមានណាតែធ្វើបាបទៅគឺបុណ្យអត់បានក្រោយវាស៊ីបុណ្យចាស់ចំណែកពីម្ដងពីបនតិចចំណែកពីម្ដងពីបនតិចរោមិនជួយបែកខ្លាំងជាម្ដងអស់បនខ្លាំងទៅចារយូរយូរទៅក៏ជួយឆេះទៅអស់ ឈុលណាលេងឆែកអស់ព្រះហើយចប់ដល់ដល់ឡើងដល់ទៅទៀតនឹងតែយើងមកពិចារណាទៅលើកម្មផលដែលយើងចំណាយគ្នានេះគេមានហើយរូបគេថាសម្ដីគេព្រោះបើណាគេចូលចិត្តទីមួយជាច្រើនតែយើងអត់ចេះពិចារណាគឺយើងចំណាយគេថាទៀតហើយ ចំណែនគេបូជាច្រើនហើយចំណែនគេនិយាយបរុហើយចំណែនគេស្ងប់ហើយអញ្ចឹងបើយើងពិចារណាទៅតាមផលមួយបរិទានល្អទៅដំណាក់ស្បរមកគេចូលចិត្តស្ងប់ពីស្រួលណាស់ប៉ុន្តែយ៉ាងជើណាតែបានទៅបរិឲ្យគេជើវិញដល់ពេលវាស្ដារយូរជើមែន តែចូលវិធីតែទឹកអាទឹកខ្លាយជើងទៅចូលតែទឹកមួយពីកាហើយអ្នកតែគេទៅតាមចូលយូរវិញ្ញាអើព្រោះការវិញ្ញាគាត់នឹងនិយាយព្រោះថាអញចឹងអញអញអញអញចូលអត់ដល់ចូលតែតាមគេនឹងទៀតហ្នឹងដែរ ដល់វាសើតិចឯងជួហើយដល់ជួដល់គេថាជួខំជេរវិញដាច់ស្រឡំអញ្ចឹងបើយើងពិចារណាទៅលើកម្មផលបើធ្វើពីសតាយើងត្រូវគិតទៅពីខ្លួនឯងបរិភោគនេះខ្ញុំរួមតែដល់គិតថាយ៉ាងស្អាតទី3ជានេះ យើងបញ្ញាត្រូវទៅសាសនាស្នាទៀតទៅលេខខំសិក្សាទៀតទៅនេះសូមអាចលើកម្មហើយផលដើម្បីថែទាំចិត្តយើងទោះបិណ្ឌតិចបរិច្ចាគតិចគឺសូមអាចលើកម្មផលនឹងការរក្សាចិត្តជាប់ទីមួយការរក្សាចិត្តជាប់ទីពីរនេះ យើងកំពុងតែធ្វើល្អយើងអត់មានចំណែកទេណាប៉ុន្តែអនិច្ចំទុក្ខំនិងអនត្តានៅចិត្តរបស់ប្រជាទៀតព្រះម្ដាយថាមានក៏វាមិនទៀតល្អក៏វាមិនទៀតបញ្ញាក៏វាមិនទៀតវាតែកើតក្នុងប្រឋានកើតចាំឈឺស្លាប់អ្នកមានកើតចាំឈឺស្លាប់អ្នកប្រកើតចាំឈឺស្លាប់ គេបង្កើតចាស់ឈឺស្លាប់ខ្លួនឯងបង្កើតចាស់ឈឺស្លាប់មិនឲ្យជាប់ចិត្តនឹងក្របសម្បត្តិមិនឲ្យជាប់ចិត្តនឹងរូបរាងកាយមិនឲ្យជាប់ចិត្តនឹងអ្វីដែលខុសខុសនេះទៀងនេះរបស់នោះនឹងចាំប្រខានតារូបយើងក៏មិនទៀងនឹងចាំប្រខាននឹងតាចាំចិត្តនឹងបានស្បាចិត្តយើងស្ងប់ដូចការក្របសម្បត្តិប្រកប បរតារបស់ធម្មជាតិណាកើតវាតែចាក់ទុកភ័យទៅវិញធម្មតានៅយើងអតិចារណាទៅកើតទុករួមមានកាយថាតែដល់ឆ្នាំចាប់របស់កែមិនបានចឹងក្នុងឆ្នាំចាស់ហើយមិនខាត់ចាស់មិនម៉េចទៅខុសទៅខុសហើយទៅខុសសពនៅជួយមិនអត់គឺខុសទៀតខុសអានេះកែអត់ទេណា ណាអានឹងមិនមែនកម្មផលវិចារម្ដងគេហៅថាកណាត្រៃលក្ខនឹងយើងថាពិចារណាតែយើងមិនពិចារណាយើងសង្កឹមនឹងត្រង់សង្កឹមនឹងរូបហើយលក្ខណៈរបស់មករូបកាសៈសង្កឹមរូបធម្មតាសម្រាប់ត្រង់ខ្លួននេះសង្កឹមអញ្ចឹងបានន័យថាចិត្តធម្មតា

ដល់ពេលស្លាប់ដីស្លាប់ប្រពន្ធស្លាប់កូនស្លាប់អាគេស្លាប់ខ្ញុំស្លាប់ស្លាប់ទៅនេះអ្នកចូលមកគេទៅកុំទៅយកកុំទៅដែរនេះមានលក្ខណៈមួយរបស់ដែលសំអកដល់ប៉ុន្តែនៅក្នុងលក្ខណៈនៃចាត់ទុកឋាននិងអនត្តាណាយើងចាចឹងតែខោហើយដែលយើងប្រើវាចាស់ហើយបើកុំប្រើមកថ្មី ចឹងការចាប់មិនកម្មនេះការចាប់គឺវាជាប្រខណ្ឌរបស់រូបធម៌ជាធម្មជាតិធម្មជាតិណាកើតធម្មជាតិនឹងប្រព្រឹត្តបែបណាយ៉ាងមិនចាំកម្មសុខังយ៉ាងសុខังសម្មតាយ៉ាងមិនចាំកម្មសុខังធម្មជាតិណាជាធម្មជាតិនឹងសុខយ៉ាងសុខังសម្មតាធម្មជាតិណាដែលសុខធម្មជាតិនោះមិនមែនជារបស់ខ្លួន យើងហាបរិមាណទេកាត់ចាស់គឺបាត់នោះសូម្បីព្រះពុទ្ធដែលលោកអស់ពីមិត្តតំហាហើយក៏លោកនៅតែកាត់ចាស់គឺស្មាត់ព្រះអង្គចារណាប្រពុតហើយស្ម័គ្រចិត្តទៀតកាត់ចាស់គឺស្មាត់បុជាបុជាជាមួយបណ្ដាឡាវិថាពុទ្ធមានពៀនរយៈអី មានពៀនគួរពួកអត់ពុទ្ធប្រាណសម្ពុទ្ធអស់ពីហើយអាហានប្រែថាព្រះអង្គឆ្ងាយចិត្តអរិយប្រទាំងវាសនាការប្រយុទ្ធនិងវិសេសប្រយុទ្ធអស់ពីហើយប្រាលោកដែលប្រគល់លោកដែលចាស់ទៅតាមលក្ខណៈធម្មជាតិលក្ខណៈធម្មជាតិរបស់យើងពៀនស្អីទេព្រះបរិញ្ញាណនាំទៀតនិយាយចិត្តប្រយ័ត្នមានពៀននេះមានពៀនទៅតាមប្រកប ទៅពុទ្ធលោកចាក់ឈឺព្រះវិធានដែរតែមកយើងមិនមិនចាក់ឈឺព្រះវិធានណាបើចឹងដើម្បីឲ្យស្រួលដើម្បីកំណត់ចិត្តគឺយើងប្រជាមួយធម្មជាតិឥឡូវយើងកើតហើយឥឡូវយើងកំពុងចាក់អារម្មណ៍នេះកំពុងបណានវាចាក់មែនបណាននេះដើរតាមទីអញ្ចឹងយើងស្ម័គ្រចិត្តចាក់ហើយគឺគឺចាក់អញ្ចឹង អញចាស់អញចាស់គេចាស់អញចាស់អញចាស់ហោចាស់ចាស់ជាមួយគេបើចិត្តចាស់ទៅយើងអត់ទៅយើងយើងហោចាស់ហើយបើសិនជាយើងអត់ស្ម័គ្រចិត្តអញ្ចឹងយើងខំចាស់គឺគេចាស់ទៅធៀមធំយ៉ាប់ហ្នឹងនិយាយត្រូវដល់ទីទៅទៀតគិតត្រូវដល់ខើអត់ហោទទួលស្គាល់គេចាស់ ដល់ខ្លួនឯងចាស់ជួលអត់ប្រទៀតហាត់សត្វហាត់ទៅវិញមួយមកតែណាដូចបែបយ៉ាងហត់ទៅអស់មកណាទៅដល់ឆ្នាំទៀតទៅដល់ទៀតទៅឆាប់បាត់ទៅវិញឆ្នាំដល់សិលល្អបើអញជាម៉ែយកឆ្នាំអស់ដល់ហើយថាឆ្នាំល្អ ហើយអត់អមចាស់តែងខ្លួនតែបានល្មមនេះដោយចាស់ខ្លាំងនឹងតែមិនទៅខកអត់ហើយបែរវាគ្រួញហើយរៀបទៅចេញកលាខ្លួនឆ្លាតមកវាឆ្លងចេញមកនឹងចាស់ ក៏យើងប្រកនឹងស្រួលទេក្នុងអរសុរារបស់អង្គហ្នឹងឯងបានចាត់ចាត់ស្ម័គ្រចិត្តខ្លួនឯងទៅឆាប់ទន់ឈឺចង្កាត់របស់អង្គហ្នឹងចាត់ឥឡូវឥឡូវមើលយើងអាយុ75នៅព្រះអង្គចាត់75ពីសម័យព្រះ120លើបាន75ទេលើអស់ប្រមាណនៅមួយប្រទេស75 អស់25តែទៅទៀតអស់85ឆ្នាំហើយអញ្ចឹងយើងត្រូវចាត់វាអត់ដល់30ទៅនឹងអស់ខ្លួនទៅយើងយកទៅក្នុងមកដល់បាននឹងជ្រាបទៅយករត់ទៅទៅដល់ទៅដល់ទឹកទៅសយកសច្ចយកឈឿនសយកពីសម័យព្រះពីមួយឆ្នាំទៅតាមបីឆ្នាំខែខំទៅ វាបឋមវិញនៅវ័យក្មេងនេះពីមួយឆ្នាំដល់3ឆ្នាំ34ទៅ64មកវ័យទី2នេះទៅ63ដល់64ឡើង120វ័យទី3ឥឡូវនេះយើងបានបឋមវិញដល់25ឆ្នាំតែចាប់ពី29ទៅសុទ្ធតែវ័យទី2ហើយវ័យទី2នេះមិនមែនវ័យ10ដានទេវ័យចាស់ហ្មងវ័យចាស់ញោមញីខ្លំ ហើយទ្រង់ចប់ដល់ចូល50ឡើងទៅអានឹងអស់ផ្លូវហើយដែលអស់ផ្លូវវិញឆ្លាប់នោះមកយើងខំចាស់លើកខំដល់ជួយមកខំដាក់ដាក់មកចាស់អញ្ចឹងហើយអញ្ចឹងហើយអញ្ចឹងដល់ពេលវាចាំមកអឺដូចអញ្ឆាចាស់ណែ ឥឡូវចាប់ណែចាប់មិនចាប់លោកអោចាប់តាគេអាយុ20យ៉ាងឆ្នាំឥឡូវបានចាប់ណែយុគអោស្រួលមិនអត់ខំទេអត់មានខំចាប់អត់មានខំទៅស្រួលនឹងហើយតាខែតខែតចិត្តអង្គបរិសុទ្ធព្រះអង្គធ្វើការពួកគេនេះគេថាយកសម្មាប្រអស់ហើយបើមនុស្សចំនួនមុន អាយុ84000ឆ្នាំក៏នឹងសមត្ថភាពនេះស្ដេចព្រះណាក្នុងវ័យដល់អស់84000ឆ្នាំកុមារគេហៅកុមារាលេងអាចដីអស់84000ឆ្នាំដល់84000ឆ្នាំបានធ្វើអបរាគឺស្ដេចតបហើយសោយបាន84000ឆ្នាំទៀតសោយ មនុស្សអាយុវែងហើយដល់តែពេលសោយបានអ្វីទៅ4000ឆ្នាំទៅធ្វើសមាធិ84000ឆ្នាំទៀតអត់អស់អាយុ84000ឆ្នាំ4ដងមិនអស់អាយុព្រះអង្គនឹងសម័យមនុស្សស្លាប់គេអាយុវែងអញ្ចឹងហើយយើងនេះវាបានចិត្ត25ដល់អស់វិញវេទទី2បាន25វេទទី3 75អង្គអ្នកខ្លះរៀនអូយរៀន រៀនយកប្រាថ្នាប្រាជ្ញារៀនយកអនុបណ្ឌិតបោដល់បណ្ឌិតរៀនចប់អស់លេងត្មងរៀនចប់សពទៅថាមិនចឹងថារៀនពីយូរឆ្នាំបរិញ្ញានឹងកម្មចាប់អាយុយើងយកចិត្តខ້ອຍថៃទេចុះអត់រៀនយូរអត់ធ្វើការកើតតែធ្វើការបាន5ឆ្នាំទៅកើតអត់អញ្ចឹងជីវិតបានរៀនមានបានហើយអត់ អត់មានបានហើយអស់គាត់បានស្អីមកណាដូចជាប្រចាំដំណើរវិចារណ៍ចិត្តការពិចារណាទៅដល់ចិត្តកថាចំណាយពេលរៀនអស់35ឆ្នាំ35ឆ្នាំមិនតែមានស្រាប់តែទេសតអត់ទាន់ទេទៅចូលរៀនការងារបច្ចេកទេសយ៉ាងឆ្នាំទៀតឬក៏3ឆ្នាំយ៉ាងទៅបានការងារបច្ចេកទេសដើម្បីចិញ្ចឹមជីវិត 40ឬ40ទៅដល់ប្រពន្ធបាន10ឆ្នាំ50បានដល់កូនបងអាយុ50លើកពីឆ្នាំខែមានបុត្រមួយទៀតបុត្រ4មកអាយុ60កូនទៅទៅ30ឆ្នាំឃើញទេបងវាអស់ដល់ពេលអស់មិនដឹងធ្វើអញ្ចឹងងាប់ពេលទៅនេះ អញ្ចឹងបាននៅក្នុងកពីពុទ្ធសាសនានេះលោកកថាម៉េចលោកដោះស្រាយបញ្ហាជាតិនេះជាតិនេះឲ្យទៅប្រកបជានៅក្នុងសម័យណាដែលគេអាយុខ្លីអ្នកប្រាជ្ញទាំងឡាយលោកមិនបរិភោគកម្មច្រើនទេព្រោះឆ្លាតយកចំណងទៅចាស់ tập trung tam lá lửa rơi thở với thành những ngọt tài chẳng bỏ vừa hồ nước sạch sạch ngon lắm hay chạm lại mà sao sắp thì không sắp thấy rồi sắp thì quyên được ngon ở cao như tư sạch rồi xuống dân dân như ấy dân con thì được dân nó quyên được nhân sạch នៅពេលចាក់ចរិយាទៅមកវាមកអង្គុយទៅនឹងទៅខាងណាមកខាងណាណាគួរចិត្តស្លាប់ណាកូនតរការវិវវិវហើយញាតិណាមេតានឹងប៉ុនជំរាបចិត្តកោចង់កុំចិត្តចៅជាប់ចំណងកូនណាកុំជាប់ចំណងចៅប៉ុន្តែមេត្តាខ្លះគាត់លើកចេតនាគាត់អាណិតកូនគាត់អូ លោកចិត្តបានគឺជាថាមានតែតែប្រខាងផងទៀតគឺវៀតណាមវៀតណាមនៅពេលណាចាកងអមាននៃប្រពន្ធហើយឈ្មោះទៅចប់ការងារជាកិច្ចយើងប្រពន្ធរបស់តតតាមជីវិតមានពីថាទៅកូនកូនទៅកើតកើតទៅរឿងឯងជាមួយនឹងស្រីឯងដល់ចែកគ្នាយ៉ាងដល់ទៅខ្ញុំទៅរកកូនហើយ យ៉ាងជាខ្ញុំបកាឯងមកទៅខ្ញុំទៅចាប់ទៅទៅទៀតនេះជាច្បាប់ធម្មជាតិតើយើងដល់ពេលនោះដល់ពេលយើងការកូនត្រូវធ្វើចិត្តមួយព្រះបដាថាអបេក្ខាមានបានករណីមួយខាងប្រើធម្មតកូនមិនទាន់ការទេតកូនការហើយចប់ហើយអ្នកសំណាងកូនតិចតកូនមួយខាត់ចប់ហើយទីទុកដាក់ ការហើយប្រគល់ឲ្យចង់អន្តរវល់គិតដល់ចៅទៀតទេដល់ធម៌ខាងពិចារចំណាំនេះហើយយ៉ាងអន់ណាស់ខ្សែ5ណាខ្សែសព្ទាតែប្រមាណទៅប្រមាណវិចាំដល់60បានដល់ធម៌ដល់65 70ស្លាប់បានបាទមានតែគិតអញ្ចឹងគេគិតត្រឹមតែធម៌ទេគេអត់គិតដល់ចៅទេ យើងគិតត្រឹមតែកូននេះអត់គិតដល់ចៅទេទុកឲ្យទៅទុកទុកឲ្យម្ដាយវាប្រឹងដើម្បីកុំឲ្យវាអានយើងបើសិនជាយើងធ្វើរឿងចេតនាបណ្ដោយឲ្យកូននឹងអានអញ្ចឹងយើងនៅតែពីមួយនឹងគាត់ដែរទុកទៅថ្ងៃស្ងប់ហើយយើងពិចារណាថាចុះបើសិនជាយើងស្លាប់ទៅវិញពេលការទៅហើយយើងស្លាប់មកទៅ សួរថាតើនរណាមកជួយវាវាទៅវាបាត់ហូតតែតែនេះដល់យើងគិតចាំមិនឆាប់មកអាចខ្មោចទៅចុះពេលដែលយើងស្លាប់ទៅវិញ្ញាណយើងទៅណាគេមិនដែលគាត់ខ្មោចយកមកគេមិនចេះរស់គេមិនចេះរកចេះធ្វើគេមិនចេះរឹងដៃរឹងជើងគេចេះប្រឹងមុនគេណាចាំមកទៅខ្លួនយើងយើងនឹងអស់ អស់អស់ក៏វានៅច្រើនរបស់យាយសង្គមរបស់គេហើយអស់អាខ្លាំងទៅចាំមនុស្សជាតនាត្រូវប្រើប្រាស់ក្នុងសម័យមេត្តាអាណិតអាសូរករុណាព្រៃអងត្រឹមតែកូនមានកូនប្រសាហើយអាការមានកូនប្រសាអានឹងលែងប្រើមេត្តាករុណា ទៅថានេះនឹងមកព្រះអញ្ចឹងយើងមកយើងពិចារណាអញ្ចឹងបានយើងថាចង់សរសចិត្តបើសិនជាយើងអត់ថាចង់សរសចិត្តយើងទេយើងបដោទៅទីហត់ទៅវិលសោះយើងចង់ឲ្យកូនមានប្តីមានប្រពន្ធអស់ហើយដល់យើងមកធ្វើធម៌តាំងកូនវារវល់ស្ទុំទៅអត់ណាចាំផ្ទះ វារវល់តែធ្វើការអត់ណាមើលកូនវាហើយម៉ែនេះមិនដូចចេតនាដែរដងដែរដងលេងផ្លោះលេងផ្លោះឬសូមចិត្តអាណិតណាមេត្តាករណាមេត្តាអត់ប្រព្រឹត្តពេលខាងអត់ប្រប្រពន្ធរបស់ប្រខតពីគុណយកប្រទៅយើងក៏នាំគ្នាដោះសដល់ដល់ទៅធ្វើសម្ដែងទៀត នាងទៅបន្តនេះខ្លាចតែបាបអញ្ចឹងទៅគឺអ្នកជឿស្មារតីវាសន្លឹកចៅជូនអាចដាក់ទៅស្រួលអត់ទៅស្មារតីនេះវាស្រួលយើងដាក់ខ្លួនហើយជាឡើងទីកកស្រួលឡើងទីចកេះស្រួលអឺនិយាយទៅពេញចិត្តអូយដាក់ពេញចិត្តណាមកទៀតបាទនឹងស្ដាប់និយាយនេះចប់និយាយប្រកែណាស់ តែបញ្ហានោះរកវាញឹមដែលញឹមដាក់អានដាក់ចាដាក់ចាណែអានឹងទុកវេទនាអត់ប្រកបគេអស់អត់ផងយើងធ្លាក់ខ្លួនហើយដល់ពេលប្រកបមានអីទីពឹងអត់ដល់ពេលយើង ត្រឡប់វិញដាច់ខោហើយនិយាយដូចថាណាថាឲ្យចោលទៅខោនេះបានខោហើយឥឡូវទៅវិញពួកតែវិញពួកឡើងវិញក៏អស់យើងតែទេដល់ពេលខ្លួនស្ថាចាប់ជារៀបរាប់ព្រីតែណាជួនផលកាប្រាប់លោកនៅក្នុងចិត្តរបស់ស្មាតពួកយើងនិយាយហើយយើងអត់ប្រកែគឺថាយើងមិនមានបានអីទៀតទេក្រៅពីយើងបាត់ផង គួរបានពីគួរអញ្ចឹងមកជំរាបដល់គេឲ្យប្រើឲ្យពេញឋានអញ្ចឹងនេះអញ្ចឹងកំហើមានណាទៀតកំហើកាលណានោះណាការកូនណាប្រើពេញឋានតាមទៀតព្រោះគេកូនវាមិនចេះមកកូនណាណាកូនឯងខំទៅឯងមានទីមានទីអញជាដើមកំហើមិនយ៉ាងដែរអញចាប់ឯងតាំងពីមកទល់ថ្ងៃឥឡូវអញចាប់អើអត់ចិត្តស្លាប់ឯកូនអើយចិត្តស្លាប់ទៅងើយណា ហើយមកខាតងើយមកខាតងើយខាទៅបីដងតទៅឃើញម៉ែទៅងើយងើយងើយងើយយូរយូរទៅបើទៀងទៀងខ្លាំងវិញទៅកណ្ដោះទេដល់ចាប់បាន16ខែថ្ងៃក្រោយពីនេះទៀតដល់ចោលមកដាក់ចិត្តដាច់ស្មោះដល់ចោលឡើយដល់ឲ្យឃើញដល់ចោលហ្នឹង ដល់ដល់ចោលតាមម៉ែអើយកុំទៅណាប្រម៉ែមកទៀតនៅតែវត្តចិត្តកូនរត់បាត់ហើយរៀបឡើងណានឹងយើងទៅរៀនកូនរបស់យើងប្រាប់យើងនៅតែធ្វើម៉ែឪឡើងចឹងដល់ពេលយើងធ្វើម៉ែឪសំដកាទៀតដល់ពេលធ្វើការគេធ្វើម៉ែយើងអីតែយើងស្ម័គ្រចិត្តទៅបំរើគេទៅនៅអត្ថប្រយោជន៍នេះដល់និយាយទៅថា តាមនេះទៅព្រឹកអត់ឆ្លងមកណាស់ទៅអរហើយចូលទេសនាចិត្តថាយានទេក៏មានចិត្តអញ្ចឹងដែរសំការរបស់នោះវេទនាមួយឆ្លងពីកូនវេទនាមួយឆ្លងពីប្រពន្ធនេះញាតិដូចតាសង្សាររបស់បានជាតិនឹងអត់បើជាតិនឹងអត់ជាតិនឹងទៅមានរឿងទៀតអញ្ចឹងតតលៈទាំងអស់ ដល់ដាក់ចិត្តសឹងសឹងចឹងបានស្វែងរកសុខទៅនេះដល់ដាក់ចិត្តចឹងដល់បាននិយាយបានទេបាននៅនឹងរត់ចូលទៅទូទទួលមូលមូលមេត្តាករណាមុតាបេខាមេត្តាដែលថាប្រឡាញ់ចូលចិត្តស្និទ្ធស្នាល មេត្តាកុំតែខាងក្រែទៅអានកម្មគុណទៅឯងរាជានេះតែប្រែអានកម្មគុណមេត្តាប្រែថាស្រឡាញ់រាប់អានស្និទ្ធស្នាលចំពោះបុកចំពោះបងចំពោះអូនចំពោះញាតិចំពោះអ្នកស្រុកចំពោះជនរួមជាតិមេត្តានិងមេត្តាតែកម្មគុណកណ្ណា អាណិតអាសូរជួយស្រង់ឲ្យផុតចាស់ទុក្ខមុខិតាត្រេកអរនឹងគេបានសុខអពេកខាទៅលើតន្តាយសត្វទៅតាមកម្មក៏យើងសុខទុក្ខតាមកម្មទៅស្មៃដោយម៉ែទៅចាំហើយយើងក៏បាត់តែឲ្យដល់ទីខាតអស់ចុះអស់បានទៅវិញកូនឯងជាតិមុនធ្វើបលតិចបើក៏ជាតិនឹងអត់គេនោះ ពលករឯងចេះចេះឡើងពីពីគុំវិទ្យាបុរច្រើនអញ្ចឹងជំនួយកូនតាមកម្មតាមផលដល់ម៉ែគ្មានអីទៀតទេម៉ែគិតទៅមិនបើមិនបើអរិចាំសុខានិងអនត្តានេះនឹងអមតិនៃចាំសុខាតានឹងជួបពិចារណាមកជួបពិចារណានឹងបានយើងខែតតទៅពុទ្ធសរនឹងចោះខែតចិត្តជាកតលចោះខែតពុទ្ធសរបានចោះ គោលការណ៍ទី3គឺជាចម្រើនកម្មដ្ឋាននេះអនាបានតេរៀនឡើងនៅផ្ទះដោយពេលស្នែនដល់កាលកាយចំវិមុខអង្គទៅកម្មដ្ឋានតិចដល់ដើមចេញវែងដល់ចូលវែងដល់ចេញវែងដល់ចូលវែងដល់យូរយូរនឹងហានផ្លេចផ្លេចចូលដល់ផ្លេចចេញដល់យូរយូរទៅចោលបានក្រានពីកាយតែចំណើចេញដល់ចូលដល់ស្មោះ ដល់ស្ងប់ទៅបានបេតិបានប្រមោកបានអបហមកស្រួលសំណទៅ15នាទីកន្លងមកឬក៏2ម៉ោងតាមចិត្តនេះតាមចិត្តនឹងសំណចិត្តនេះសំណនឹងជាជាទៅហើយបើនេះចំនួនមេតាទៅជាឲ្យជាទុនមស្ការទៅលើកលែងមកសូមខ្ញុំអង្កបាហើយទុកខវិរិយវិបច្ចុប្បន្នពួកឯកអត្តមក្រេអមិ ម៉ែយើងហៅថាសូមខ្ញុំបានទេសុខភាពមានទុកឡើងសូមអត់ខ្ញុំមានពីសូមអត់ខ្ញុំមានទុកអត់ខ្ញុំមានទុកមានតែសេចក្ដីសុខភាពរបស់ខ្លួនបានយ៉ាងនេះក៏រៀងទៅ15នាទីចឹងទៅកន្លះម៉ោងទៅ45នាទីទៅ1ម៉ោងទៅដែលយើងចេញទៅសារល្អសពសពអស់នៅក្នុងផ្ទះនេះក្តីនៅជុំវិញផ្ទះនេះក្តីផ្លើកជាក្តីមិនមែនជាក្តីមនុស្សស្រីមនុស្សប្រុសនៅទិសខាងកើតទិសខាង អានេទុចតសញ្ញាដីបច្ចុប្បន្នគឺយកដល់តាមទិសខាងក្រោមឬប្រតិទោកាយទៀតថាទិសខាងលើទេវតាអនុគមយមតាទាំងអស់សូមបានដីសុខដូចដូចនេះនេះចម្រើននឹងជាដែលយើងស្ទៀតទេថាវាថាបរិសុទ្ធដែលប្រឹងរៀនខ្លួនសន្សំបរិជាប្រទេសខាងអបអរនេះបើសិក្សា អ្នកគៀខាងលើផ្ទះថ្ងៃនេះគឺជាថ្ងៃជារៀបកម្មមកតងអត់មានធ្វើអស់នឹងបានបន់ពេញមកអកលសុទ្ធអកលសុទ្ធយើងការធ្វើទៀនមានដល់ធោមានសម្បិលកម្មឋានយ៉ាងបំបាយពិវល់ដេកទុកសោទីសតយ៉ាងទៀននេះសម្បិលកម្មឋានវាយើងថែតចិត្តហើយយើងការចេះចាស់ហើយចិត្តការចាស់ចលីចិត្តចាស់បរិ វាដៅខំបត់បត់យកចូលរហូតរាល់ថ្ងៃដល់ចិត្តដល់ស្លាប់ព្រឹកពីនឹងទៅកើតទេវតាស្អីពងវាស្អីពងវាអត់ចេះខ្វះត្រឡប់វិញមកកើតជារូបស្អីពងវាស្អីពងវាមិនចេះខ្វះអ្នកស្នឹងស្រួលនឹងតាមបារមីទីសានទីថែទាំចិត្តនឹងវាថាចិត្តនឹងការថែទាំចិត្តនេះវាបាធរ អាម៉ាក់មិញតាមនេះនឹងគឺចិត្តថែរក្សាថែរក្សាចិត្តថែរក្សាចិត្តជាឧស្សាហ៍ថែរក្សាចិត្តបំថែរក្សាចិត្តជាប្រសាទដូចយើងថែរក្សាមាសថែរក្សាប្រាក់នៅទុកការជាស្ដាប់បានទេនិយាយអ្នកទេសនាដល់បានស្ដាប់បានទេ ធ្វើការអន់ដល់បានធ្វើការណាត់ទឹកដល់បានបានធ្វើការនេះទៅមកនេះគ្រប់គ្នានឹងខាងចំធម្មថានេះគឺព្រះអង្គគ្រប់អង្គហើយយេតាយេតរវត្តរតី